ហើយដីសំងៀមនៅអារម្មណ៍ឥឡូវក្នុងពេលនេះទៅរហូតដល់ចេញភាសាយើងត្រូវកាត់ផ្ដាច់នៅចរន្តទាំងអស់ណាចរន្តចរន្តអស់ណាលែងលែងទទួលអារម្មណ៍អតីតលែងទទួលអារម្មណ៍អនាគតលែងទទួលអារម្មណ៍បច្ចុប្បន្នខាងក្រៅខាងក្នុង ក្រៅចាកតែកម្មដ្ឋានមួយគឺយើងលែងទទួលហើយអត់ទាន់ទេឈប់ទទួលហើយប្រហែលថ្ងៃនឹងទទួលច្រើនណាអាមានតាំងពីសភាគីរំវិសភាគីរំណារតារំអតិវរតារំអបមានណារំមកមកអស់ឥឡូវនេះយើងផ្ដាច់ចរន្ត ចរន្តភ្នែកចរន្តវិជាចរន្តចិត្តណាចរន្តច្រមុះអណ្ដាតកាយដាច់ចោលអស់លែងដឹងលែងលឺលែងគិតលែងប្រឹក្សាចំពោះរឿងអ្វីទាំងអស់ក្នុងលោកគិតតែពីដង្ហើមផ្សេងចូលទៅមួយគត់នេះដល់តណាសិក្សាតែធម៌មួយគត់ គឺអង្គុយពេនភ្នែនតម្កល់កាយឲ្យត្រង់មានមុខអោនចុះទៅរកកម្មដ្ឋានហើយយើងសតិសម្បជញ្ញៈនេះរលឹកនឹកចោលដង្ហើមចេញចូលតែម្យ៉ាងគត់តែមួយគត់នេះទៅនៅពៀនបានហើយខប់ដែរដង្ហើមចូលដឹងដង្ហើមចេញដឹងគ្រប់អរិយាបថដីដើរឈើអង្គុយ នេះយើងយើងគិតខ្លួនយើងម្ដងថាមិនបានទៅគិតព្រះសម្ដែងថាចេះសម្ដែងថាខ្លួនឯងទីពឹងខ្លួនឯងទីពឹងគេមិនបានទេហើយចំណាស់ចំណាស់នេះអស់ទៅហើយតើឲ្យចិត្តអីអស់ពេលគិតហើយព្រោះ អ្វីនេះវាហៅបច្ឆមអ្វីគេហៅអ្វីចំអ្វីដែលត្រូវមរណៈអ្វីដែលត្រូវស្លាប់រស់រាងកាយទាំងមូលបាក់ក្រំអស់ហើយខ្ទេចខ្ទាំអស់ហើយរំគ្រោះរង្គើអស់ហើយចិត្តដល់ការប្រើមិនកើតនេះហ៎ដូច្នេះ ព្រះលោកឲ្យគិតខ្លួនមិនមែនត្រឹមតែយើងទេសាធជនការប្រាស់បរមពុរិស័ទនៃយើងលោកបានកើតជាស្ដេចមួយហៅស្ដេចសុទស្សនៈចក្រពត្រាធិរីនេះស្ដេចសុទស្សនៈនឹងមែនតែត្រឹមមនុស្សសាមញ្ញធម្មតាទេពុទ្ធជាម្ចាស់ លោកសម្ដែងធម៌នឹងរហូតដល់មហាក្សត្រចាព្រះអង្គកើតជាស្ដេចចក្រពត្តិរាទេកាលនោះមនុស្សយើងអាយុវែងគេហៅមានកាល4ណាស់អាយុវែងកាលទី1អាយុ84000ឆ្នាំលេងអាចដីនឹងគេហៅកុមារាកាលទី2ឧបរាជឧបរាជនេះបានន័យថាអ្នកធ្វើការរងស្ដាច់ មិនទាន់ឡើងស្ដេចទេបានត្រឹមឧបរាជបន្ទាប់ស្ដេចកាលទី3ហៅព្រះមហាក្សត្រមកចាក់កាលទី4នៅសល់84000ឆ្នាំទៀត4000ឆ្នាំទៀតនឹងត្រូវអស់អាយុនៅសល់84000ឆ្នាំទៀតនឹងអស់អាយុមែននៅសល់25ឆ្នាំដូចយើងទេណា នៅសល់84000ឆ្នាំទៀតនឹងអស់អាយុស្ដេចសុទ្ធសនៈរុនខុតញាប់ញ័រសក់អាត្មាអញស្កៅហើយអញចាស់ហើយវ័យនេះជាវ័យទី3វ័យប្រឆាំងអ្វីជាវ័យទៅស្លាប់ដូច្នេះការងាររៀបចំទឹកដីប្រទេសឃុំឋានពលរដ្ឋអាត្មាបានធ្វើរួចហើយក្នុងវ័យខាងមុខ ខណ្ឌដែលកាន់សក្ខណ្ឌដែរដែលសុទ្ធសនៈបានប្រគល់សិទ្ធិការងារទាំងអស់ឲ្យទៅកូនលាមហេសីទៅរកធរអាទៅស្វែងរកធរនៅសាធុជនប៉ុន្តែធរជំនាន់នោះព្រះអង្គមិនទាន់បានសាសលោកចម្រើនមេត្តាធរដោយយើងចម្រើនសពមិនអញ្ចឹងផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ព្រំ នេះព្រះអង្គលោកអត់ទាន់បានប្រាស់ណាលោកចម្រើនមេត្តាករណាមុតាបេខាជាធម៌សម្រាប់ធ្វើដំណើរទៅកើតព្រមលោកដល់ព្រះពុទ្ធបានត្រាស់មកលោកប្រាប់ថាចម្រើនមេត្តាករណាមុតាបេខាហើយចូលកាន់ឧបសនាចាប់ទៅធ្វើដំណើរទៅកាន់សេនពៀនវិញណាគឺគាត់ថាថែមធម៌ទេថែមលើមេត្តាហ្នឹងមកតែនៅពុរិស័ទព្រះអង្គលោកអត់ទាន់ប្រាប់ដឹងធម៌លោកដឹងត្រឹមតែមេត្តាហ្នឹងទេ តែដល់ពេលបានប្រាប់ដឹងទៅលោកខែមអនិច្ចំទុក្ខអនត្តានៅលើមេត្តាហ្នឹងទៅធ្វើដំណើរទៅកម្មចន្ទភាពមែនព្រះអង្គត្រាស់ដឹងគាត់ទៅនិព្វានហើយលះបង់មេត្តាអត់ទេនៅតែចម្រើនអញ្ចឹងគាត់គាត់តែថែមនៅសល់84000ឆ្នាំទៀតនឹងអស់អាយុយូរលោកចម្រើនខនឹងចម្រើនរហូតដល់ តាំងពីទៅប្រនិបត្តិធម៌នឹងមិនដែលឃើញមហេសីប្ររសោះមហេសីក៏មិនដែលឃើញប្រសាមីដែរដល់ពេលថ្ងៃចុងក្រោយបំផុតនៃជីវិតនេះ84000ឆ្នាំខាងចុងនោះណាឃើញទេមហេសី84000ឆ្នាំហើយដៃគ្នាយើងដៃមួយថ្ងៃកើតទុកធំអ่ะហើយដល់ពេលចឹងទៅ ហើយស្អីគិតថាដូចជានឹកស្វាមីដូចខានឃើញយូរហើយអញ្ចឹងនាំគ្នាទៅទៅទៅដល់កន្លែងធ្វើសមណធររបស់ស្ដេចទឹកស្ដេចសិស្សណៈលឺសូរសំឡេងក្រៅស្ដេចសិស្សណៈអើនាងសពតវានៅក្រៅសិនកុំអាតន់ចូលនាងគាត់វានៅក្រៅកុំអាតន់ចូលអត់ឲ្យចូលមកទេនៅនៅក្រៅហ្នឹងឲ្យរីកបរោះ អ្នកឯងយកបលាំងនេះទៅដាក់ក្នុងព្រៃស្នោតព្រៃស្នោតតាយយើងទៅគុំទៅនោះឯងណាសម្រាប់ដាក់បលាំងលឹកជុំហ្មងទឹកជុំកណ្ដាលព្រៃមកមានមកដល់ស្វែងគុំទឹកតាមឲ្យទាំងអស់ចិត្តប្រាស់បរមពុរិស័ទនៃយើងអត់មានរង្គើអត់មានប្រែព្រួលទេព្រោះ84000ឆ្នាំហើយគាត់នៅកថាណា ប្រមាណស្នេហ៍ស្អីក្រនឹកឃើញប្រស្វាមីនឹកឃើញថាព្រះអង្គដាក់អាយុសង្ខារហ៎នេះស្ទឹកនេះស្ទឹកនឹងដាក់អាយុសង្ខារគំបប្តីសោមស្វាមីនឹកឃើញមហេសីឡើងកំអាតអស់អាយុនឹកឃើញមើលនឹកឃើញទូបង្គំទៀតនឹកឃើញកូនជាទីស្រឡាញ់របស់ផងយើងកុំចាកុំតន់អស់អាយុនឹកឃើញនគរ84000ចំណុះ នឹកឃើញប្រាសាទមាសប្រាសាទប្រានឹកឃើញបលាំងតិចបលាំងត្បូងនឹកឃើញអ្វីអ្វីទាំងអស់ញាសពតញាសពតរៀនណាដាស់ជឿនដាច់ចក្រពតសាទរៀនឲ្យនឹករកកម្មគុណទី3រាត្រីអានឹកហ្នឹងណាតិចណាហើយលើកទុកធ្វើខ្ញុំលើកចែកកម្មស្ដាប់នៅកម្មកថាសម្ដីដែលពោលពីកម្មគុណនេះឯង ដល់ចប់សពគ្រប់ទៅបានដៃទៅចាក់ដាក់ស្ដេចសុទេសនៈប្រាប់មហេសីថាណែនាងចូលនាងរៀននិយាយតាមខ្ញុំម្ដងត្រូវនាងនិយាយថាបបពុតប្រស្វាមីទូបង្គំព្រះអង្គនឹងទូបង្គំត្រូវតែបែកគ្នាយើងទាំងពីរនាក់គឺត្រូវតែស្លាប់បែកគ្នាត្រូវតែព្រាត់កូនព្រាត់ចៅទាំងអស់ ហេតុដូច្នេះសូមព្រះអង្គកុំឲ្យមានចិត្តចូលជំពាក់នៅក្នុងអវ័យក្នុងលោកព្រោះមនុស្សដែលស្លាប់ទៅទាំងជាប់ជំពាក់ប្រហរយៈលោកតែដៀលអញ្ចឹងសូមមកស្វាមីអស់អាយុទៅកុំជាប់ជំពាក់ធ្វើចិត្តឲ្យស្អាតធ្វើដំណើរទៅលោកខាងមុខទៅតែនាងរៀននាងនិយាយចេះវិញឯនោះលើសោកដៃនិយាយអញ្ចឹងយំ យំរាលពោលបដាយំរាលពោលបដាយំផងយាយផងទូលផងទូលរីប្តីមិញរនចប់ខំនៅកថាសង្វេជកថារបស់ព្រះមហេសីនៃស្ដេចចក្រពត្តិរាជារាជដែលសុភសនៈក៏ធ្វើភ្នែកយ៉ាងញញឹមហើយក៏ចូលតិទៅហាក់ដូចជាបកគោស៊ីបាយមកពុលបាយចឹងគឺផ្លែបាត់ទៅដោត ទៅកើតព្រមលោកបាត់ទៅនេះដូច្នេះនេះប្រពុតជាម្ចាស់លោកបង្រៀនយូរទាំងអស់គ្នាទាំងស្ដាច់ទាំងខ្សែថៃទាំងមន្ត្រីរាជការពលរដ្ឋកសិករកម្មករពាណិជ្ជករឧស្សាហករទាំងអស់ក្នុងលោកនេះត្រូវឲ្យសម្លឹងលើវ័យរបស់ខ្លួនផងណាចឹងបានយកការងាររដ្ឋអីគេមានអាយុគេឲ្យសម្រាកណាមែនទេ ឲ្យសម្រាប់ឲ្យឲ្យរត់ប្រាច់ឈប់ធ្វើការងារវ័យទី3នេះវ័យទី3នឹងគឺថាទាំងអស់គ្នាហ្មងមិនមែនថាណាស់នៃទេគឺព្រះអង្គសម្ដែងទូទៅគឺមានព្រះអង្គជាប្រធានការព្រះអង្គកសាងប្រទេសកើតជាស្ដេចទៅវ័យទី3ហើយលោកត្រូវទៅចេញធ្វើដំណើរទៅកសាងចិត្តខ្លួនទីតឹងខ្លួនណែខ្លួនទីតឹងខ្លួនណានឹងចាំមួយម៉ាត់អញ្ចេះឯងខ្លួនទីតឹងខ្លួននៅពេលស្លាប់ គ្មានណាជូនដំណើរយើងទៅទេកូនក៏យកទៅមួយរួចដែរចៅក៏យកទៅមួយរួចដែរព្រោះសម្បត្តិទាំងអស់យកទៅមួយរួចទេជនណាម្នាក់ក៏ជួយមិនបានជូនទៅមិនបានទេបានតែទៅម្នាក់ឯងចុះឯងនេះវាវ័យវ័យចុងក្រោយហើយវ័យនេះជាវ័យត្រូវអនិច្ចធម៌ដូច្នេះលោកយាយលោកតាបកណាទាំងឡាយសូមស្ដាប់ យើងត្រូវខំប្រឹងណាដែលជាទេសនៈវ័យទី3លោកឈប់គិតទៅទេសទៀតហើយលើចិត្តហើយការកើតជាអ្នកចាក់ទេវរាជក៏អត់គិតដែរដល់វ័យទី3លោកទេតំណែងឲ្យគេឲ្យលោកក៏ធေါ်ឲ្យលោកលែងរវល់មកចិត្តណាអាឯងគិតគ្នាឯងទៅឈប់ទៅនឹងលើលោកយាយលោកតារបស់ណាចៃកូនចៃឯងយកទៅចោះ នាំគ្នាអស់ទីប្តីប្រពន្ធឯងឲ្យសុខវាឯងជាតិលាគ្នាទៅមកហើយឲ្យគ្រប់លាបាវគ្នាហើយមានកទេរកចាស់មួយចប់ហើយបើអត់មានកទេអត់មួយឆ្នាំសមួយដើរបិណ្ឌបាតទៅចានេះវ័យទី3វ័យនេះគេហៅវ័យស្វ័យរកធម៌ប្រាថ្នាតិចហើយ ប្រាប់បរមពុរិស័ទនៃយើងការលោកស្វ័យរភ័នោះនិយាយលោកអត់ចង់ឲ្យណានាឃើញលោកទេមហេសីបុត្រាបុត្រីគ្មានឲ្យមកចិត្តទេជាពិសេសចិត្តចង់ក្រោយមិនផុតដែលចោតជាប្រសិទ្ធធាត់ទេព្រះអង្គទៅ40ណាព្រះអង្គគ្រាន់តែជាសេះឆ្លងនគរ3ទៅឆ្ងាយអំពីមហេសីនិងបុត្រានិងប្របីតាខ្លាចជាតិឆាឆៅ ស្ដាប់គាត់ទេអូព្រមសត្វនគរបីអហើយលើកដៃថាបើសិនជាយើងមិនបានត្រាស់ដឹងធម៌ទេមិនបានវិលមកកាន់សុខវិញទេទៅទៅឆ្ងាយលោកទៅស្វែងរកទីស្ងាត់ចិត្តរស់នៅចិត្តកូនចិត្តចៅចិត្តបងចិត្តប្អូនចិត្តញាតិចិត្តចិត្តនេះនាំមករំខានចិត្តឆាឆៅចិត្ត ចិត្តឯងកំពុងតែស្លងស្លងស្លងស្លងស្លងវាមកដល់មកប្រាប់រឿងណែរឿងណោចិត្តយើងវាថ្មីទៅទៅបាត់ទៅឯងនេះរៀងងាយអស់អញ្ចឹងហ៎យ៉ាងណានេះរៀងងាយអស់រត់រៀងចិត្តអើយអស់មកយប់ដេកលក់ស្អែកឡើងមកកាប់ទៀតថ្ងៃមូលចាប់ទូមានវិញហើយកំពុងតែមូលមូលមូលរៀបកើតពលឺហើយស្រាប់តែមកដល់ទៀតហើយដល់រឿងអីមកប្រាប់ទៀតហើយ កាន់គេទៅបាត់ទៅតាំងរៀងមីទៅទៀតហើយអស់ពី3ថ្ងៃកំពុងរៀបអង្គុយមូលល្អចិត្តកើតទៅស្អាតតែមកដល់ទៀតហើយនឹងឯងចិត្តនោះការដែលយើងនៅចិត្តអញ្ចឹងបានជាព្រះសម្ដែងឲ្យយើងដកឃ្លាឥឡូវដកមកហើយមកហើយប៉ុន្តែក៏មកតាមទៅវិចិត្តហ៎វាឆ្លងតែអា នៅឆ្លងណាអំអើតាមសិលចិត្តអញ្ចឹងបានថារឿងទូមានចិត្តមិនចឹងអញ្ចឹងយើងត្រូវផ្ដាច់ចរន្តណាយើងត្រូវផ្ដាច់ចរន្តលែងលែងចិត្តលែងចិត្តរឿងប្រទេសជាតិលែងចិត្តរឿងជីវភាពលែងចិត្តរឿងតរឿងមានកូនចៅផៅសន្តានរឿងអតីតអនាគតបច្ចុប្បន្នមុនក្រោយក្នុងក្រៅឲ្យលែងចិត្តណែគឺយើងគិតតែចិត្តរបស់ផងយើង ហើយរលឹកនៅខ្យល់ចូលនិងខ្យល់ចេញលើយើងស្ដាប់ធម៌ដោយគោរពតើមិញបានបញ្ជាក់អំពីរឿងចិត្តគឺថាឲ្យចិត្តយើងនេះមូលនៅក្នុងតែដង្ហើមចេញនិងដង្ហើមចូលតែមួយគត់រឿងឧបាយ ដែលនាំឲ្យបានត្រាស់ដឹងខឆាប់នេះគឺមិនមានអបាយអីខ្លាំងខ្លាជាងចេះប្រើចិត្តទេនេះគឺថាចេះប្រើចិត្តហើយមានសេចក្តីព្យាយាមមិនដាក់ទរៈចេះប្រើចិត្តមិនគឺថាលក្ខណៈដែលសំខាន់ទីមួយគឺយើងចេះប្រមូលចិត្តផ្ដាច់ចិត្តចេញអំពីអារម្មណ៍ផ្សេងផ្សេង ព្រោះចិត្តរបស់ផងយើងម្នាក់ម្នាក់វាមិនមែនតាំងលើស្គៀមជាប្រកដីបានទេវាចេះតែនឹកនេះនឹកនោះយ៉ាងឯងទៅតាមលទ្ធិតាមអារម្មណ៍ហ្នឹងវាមិនចេះនៅនឹងទេអញ្ចឹងគឺថាវិធីដែលសំខាន់ខាងដើមគឺយើងត្រូវចេះប្រមូលចិត្តហ្នឹងហ្មងផ្ដាច់ផ្ដាច់គំនិតទាំងអស់ដែលវាសម្រាប់គិតនោះ រឿងអ្វីក៏ដោយទុកជារឿងនឹងកុសលក្តីអកុសលក្តីរឿងល្អរឿងអាក្រក់រឿងយ៉ាងណាគឺយើងផ្ដាច់ចោលមកគឺយើងផ្ដាច់ចោលទាំងអស់បានន័យថាយើងឈប់នឹកយើងឈប់នឹករឿងអតីតអនាគតបច្ចុប្បន្នមុនក្រោយល្អអាក្រក់គឺយើងឈប់នឹកមកតើយើងនឹកអីបច្ចុប្បន្ននេះ គឺយើងនឹកតែដង្ហើមចេញនិងដង្ហើមចូលនេះយើងនឹកតែប៉ុណ្ណឹងនៅក្នុងពេលដែលយើងអង្គុយអង្គុយជាប់ក្នុងមកពេលអង្គុយគឺយើងនឹកតែដង្ហើមចេញចូលដល់ពេលយើងដាក់ពីអង្គុយទៅយើងចង្ក្រមដើរក៏នឹកតែដង្ហើមចេញចូលពេលអង្គុយពេលដេកពេលសម្រាកឲ្យសតិយើងនឹងឯងសន្សំនៃការនឹក តែដង្ហើមចេញចូលនឹងឲ្យបានច្រើននេះនឹងឲ្យចិត្តយើងដឹងយ៉ាងដល់យើងចិត្តទៅឧស្សាហ៍នឹកព្យាយាមនឹកទៅចិត្តនឹងវាមូលវាមូលម្ដងបន្តិចម្ដងបន្តិចមិនមែនដាក់ប្រាប់បានធៀមទេវាប្រហែលគ្នានឹងយើងធ្វើស្រែដែរនោះយើងគិតតែយើងធ្វើស្រែមើលយើងយល់ហើយ សម្របនឹងបានត្រូវយកមកដាក់ក្នុងជំរឹបនឹងវាប្រើរយៈកាលពេលវែងហើយវាច្រើនដំណាក់កាលណាស់ហើយក៏មានលំបាកនឿយហត់ក្នុងរឿងធ្វើរឿងរនឹងរហូតដល់បានត្រូវដាក់ក្នុងជំរឹបយ៉ាងណាមិញចិត្តយើងដែលវាសម្របនឹងចុះសុទ្ធទៅក្នុងវធនេះចិត្តនឹងវាសាច់ព្រាកវាទាញទៅទាញមក វាមិនដឹងទេវាចេះតែទាញកំពុងតែប្រមូលចិត្តងូទៅក្នុងរំរលឹកដង្ហើមចេញចូលទាំងតាំងចិត្តនឹងវាទៅទាញវាចេញវាចេញវាខ្យល់ទៅដោយសារវាសុទ្ធសន្សំស្របគិតអំពីចាស់អំពីដើមមកហើយការដែលយើងសំដង្ហើមចេញចូលវាជារឿងថ្មីរបស់ចិត្តណាតាំងពីកើតពោះម៉ែមករហូតដល់ថ្ងៃនេះវាមាននរណាដែលគេទៅនឹកដង្ហើមចេញចូលនោះ ដង្ហើមវាចេញវាចូលទៅធម្មតាចិត្តគិតរឿងអីផ្សេងទៅអេរយាបត់ចេះតែប្រព្រឹត្តទៅក្នុងជីវភាពប្រចាំថ្ងៃវាជាធម្មតាអញ្ចឹងវាមិនដែលបានគិតទេវាចេះតែនឹករឿងរើបរឿងធ្វើរឿងប្រពន្ធរឿងកូនរឿងប្តីរឿងអ្វីអ្វីទាំងអស់ហើយដល់យើងផ្ដាច់អាផ្ដាច់ចិត្តនឹងឲ្យឈប់នឹករបស់ហ្នឹងឲ្យវានឹករបស់ថ្មីវាពិបាកដែរណាអញ្ចឹងតើតើសន្សំ ចិត្តខ្ចីចិត្តសិនក៏កើតសន្សំជួនកាលក៏វាស្រួលជួនកាលក៏វាមិនស្រួលទៅជួនកាលក៏ពេញចិត្តជួនកាលក៏ធុញទ្រាន់ទៅជួនពេលខ្លះក៏ពេញចិត្តនឹងនឹកដង្ហើមចេញចូលពេលខ្លះក៏ធុញទ្រាន់នឹងដង្ហើមចេញចូលវាចេះចង់ទៅសបាយណែចិត្តយើងវាចេះឯងណែវាចឹងប៉ុន្តែយើងឧស្សាហ៍ព្យាយាម សំខាន់ណាស់ខព្យាយាមព្យាយាមគឺបានន័យថា វាប្រឹងប្រែងចេះតែធ្វើទៅចឹងទៅចេះតែសន្សំចឹងទៅកៅវិរិយៈយូរយូរទៅគង់បានត្រាស់ដឹងធម៌ដែរហើយពេលដែលយើងសំនឹងលោកហៅថានិស័យហ្នឹងហើយព្រោះថាសំនិស័យទុកជាឧបនិស័យសម្រាប់អនាគត នឹងហៅសន្សំឧបនិស្ស័យសម្រាប់ទៅអនាគតអញ្ចឹងបានថារឿងនិស្ស័យនិងឧបនិស្ស័យនឹងវាកើតឡើងពីខ្លួនយើងចឹងវាមានចំណាឲ្យទេដូចក្នុងជាតិនេះបើសិនជាយើងខំប្រឹងចម្រើនកម្មដ្ឋានរាល់តែថ្ងៃនេះហៅសន្សំបុណ្យនិងសន្សំកុសលធម៌ សន្សំបិណ្ឌសន្សំបារមីនឹងហៅសន្សំហ្នឹងតែគង់តែសន្សំមិនទាន់បានត្រាស់ដឹងធម៌ទេប៉ុន្តែសំបន់ក៏ប៉ុន្តែអង្គុយចម្រើនបន់ដើរចម្រើនបន់ដេកចម្រើនបន់ឈរចម្រើនបន់ចុះបន់នៅស្នាបន់នៅត្រង់ជាតិចិត្តពុតចិត្តធ្វើចិត្តឲ្យត្រង់ធ្វើចិត្តឲ្យអស់ពុទ្ធ នេះបនវាកំពុងតែសន្សំធ្វើចិត្តឲ្យស្ងប់បនច្រើនណាស់បនកើនពីសេចក្តីស្ងប់ហ្នឹងបនកើនពីអប់រំចិត្តហ្នឹងបនច្រើនណាស់បនហ្នឹងវាច្រើនជាងឲ្យទៀននឹងសិលទៅទៀតទៀននឹងសិលហ្នឹងបានបនច្រើនដែរប៉ុន្តែបនហ្នឹងវាមិនដល់នឹងការអប់រំចិត្តទេទៀតនឹងក្នុងប្រសូតជាច្រើននៃព្រះសម្ដែងថាបន ដែលអប់រំចិត្តនឹងគឺជាបនដែលប្រសើរហើយពិសេសកុសលធម៌ថ្នាក់ខ្ពស់ជាងការឲ្យទាននិងការរសាសិលសម្យ៉ាងនេះបានបនបានបារមីប៉ុន្តែសម័យជនដែលកំពុងទៅសាងនៅអំពើបននឹងវាមិនទាន់ឃើញលទ្ធផលមិនទាន់ឃើញលទ្ធផល ពេលខ្លះទៅចិត្តនឹងខុញត្រង់យូរយូរទៅចាំនឹកឃើញថាឯងដែលបានធ្វើបន់អីគេវិញដោយមិនបានយល់អំពីបន់ដែលខ្លួនកំពុងធ្វើជាមហាបុត្រនេះមិនបានគិតទេមិនបានគិតថាបន់ដែលខ្លួនកំពុងធ្វើជាមហាបុត្រតែនឹកនៅប្រតិបត្តិបុត្រតូចតូចដូចជាកម្មទានដាមុនលោកខណ្ឌបច្ច័យ4បន់កសាងនេះបន់កងសាងនោះបន់ដែរអានោះក៏បន់ដែរប៉ុន្តែបន់នោះ មិនខ្លាំងខ្លាដោយបន់ដែលកំពុងអប់រំនេះទេដែលយើងរក្សាបកណាកំពុងតែចម្រើនបន់ណាបន់ដែលកើតឡើងអំពីការអប់រំនេះជាបន់មួយដែលមានលទ្ធផលក្នុងសម័យណាមួយដែលធ្វើជាតិឲ្យខ្លីចុះជាតិខ្លីចុះឆាប់ស្ដាច់នៃចិត្តសង្សារនឹងឆាប់រហ័សណាស់ដែលសារអំណាចបន់ក្នុងការចម្រើន យានកើតឡើងនៅក្នុងខណៈណាមួយនៅក្នុងសម័យដែលយើងចេះតែអប់រំអប់រំចម្រើនចឹងបានថាមានអានិសង្ឃខ្លះដែលវាសម្រេចក្នុងបច្ចុប្បន្នណាពេលដែលយើង ចម្រើនចិត្តរបស់ផងយើងចេះតែប្រេកប្រូចប្រេកប្រូចចឹងណាចាញ់ប៉ុន្តែដែលយើង ចម្រើនយូរយូរទៅសត្វចិត្តហ្នឹងក៏វាព្រមព្រៀងគេហៅមានឆន្ទៈ ទាញទៅទាញមកទាញទៅទាញមកចេះតែសន្សំដោយថាដង្ហើវា100សន្សំដំបងណៃបានអត់ដល់ទេ90ទៅបាត់ហើយវាចេញទៅក្រៅបាត់ហើយវាអត់នៅក្នុងដង្ហើមចេញចូលនោះទេប៉ុន្តែចេះតែឧស្សាហ៍សន្សំយូរយូរចិត្តនឹងរលឹកចោលបាន20ភ្លេច80ហើយចិត្តចេញវាចោល80នៅក្នុងខ្យល់បាន20ដល់ចម្រើនយូរយូរចិត្តដល់ខ្យល់បាន50 ចិត្តចេញ50ដង្ហើមជាយូរបាន100អញ្ចឹងបើយើងនិយាយទៅថាក្នុងសម័យដំបូងដែរយើងមូលបានតែមួយផ្លែចិត្តវានេះអស់យូរយូរដឹងថាចិត្តអាត្មាមូលបាន15នាទីស្ងប់បាន15នាទីស្ងប់មួយម៉ាត់បាននេះទៅស្ងប់វាលែងចេញវានៅតែនឹកចោលយូរយូរដឹងថាបាន45នាទីយូរយូរដឹងថាបាន1ម៉ោងនេះពេលអង្គុយបាន1ម៉ោងដែរ មួយម៉ោងកន្លះពីរម៉ោងហើយដេកថដើរអត់បានទេបានអង្គុយខ្លួនឯងព្រមតែបើយើងអាសាយើងបង្រៀនយើងបង្រៀនចិត្តយូរយូរទៅចិត្តនេះវាស្គាល់ភារកិច្ចចងចាំណាចិត្តនឹងចែកធរចងចាំមានឆន្ទៈចំណូលចូលចិត្តគេហៅទម្លាប់នេះតែជាទម្លាប់ទៅវិញគេហៅទម្លាប់នឹកខ្សល ដល់ទៅលប់នឹកចោលយូរយូរទៅសតិនឹងប្រុងជាប់ដេកដើរថើមអង្គុយចិត្តនឹងវានៅតែក្នុងខ្យល់មើលទុកជាមិនបានចិត្តក៏វានៅចាំទៅហ្នឹងឯងអញ្ចឹងបាននៅតែចិត្តនឹងវារៀបវាប្រៀបគ្នានឹងរំលងគូហ៎ហើយយើងយកគូថ្មីគូស្នូយកមកដើម្បីយកមកប្រើការឲ្យជួឲ្យរស់ឲ្យអោបប្រទេស ដបងដៃគេអូទេអត់ទេយកតែចបមកមកបុកនឹមបើមិនចឹងជាងនឹមអាយ៉ាស់ឡើយអញ្ចឹងគេទៅរំលងវាពន្លាតវាដោយប្រើស្ទៀវណាមានខ្សែរៀនមករៀនក្រោយចំហៀងផ្សេងស្ដាំរៀនបំផាត់មានចលួចវាផ្សេងមានខ្សែទប់វាស្ដាំមានខ្សែទប់ទៅមុខមានចទូលមកខាងក្រោយមានចលួចចេញពីកន្លងគោះគោះទៅវត្តយូរយូរទៅប្រចាំទៅចូលកន្លង យូរយូរមានចិត្តតែចេញនឹងចូលរហូតដល់គោនោះវាស្គាល់ភារកិច្ចនិងករណីកិច្ចវាចំចាំកាលណាម្ចាស់ខ្សែម្ចាស់គោនឹងទៅចែកខ្សែដឹកមកវាដឹងថាទៅនឹងជួរដៃហ៎វាដើរចូលដល់កន្លងហើយដាក់នឹមទៅបើមិនចឹងចូលទៅដល់រទេសដល់ទៅចូលនឹមហ៊ុនវាមកគេដើមអត់ចូលទេហើយធ្វើដំណើរទៅដោយសវត្ថិភាព ព្រោះខ្លះមិនមែនត្រឹមតែចាំនឹងទេចាំទាំងផ្លូវធ្វើដំណើរទៅកាន់ផ្ទះម្ចាស់រទេសដីលួបាត់ព្រោះជាអសូវផ្លូវបែកជាដីផ្លូវបែកជាវិញវាទៅអោផ្ទះវាឃើញដូចជាវងគូអញ្ចឹងព្រលឹមឡើងត្រឡប់តែដេញចេញឲ្យចេញទៅវាទៅណាទៅតែវាចាំ ចាំកន្លែងស៊ីចាំព្រៃដែលមានស្មៅខ្ចីវាចាំផ្លូវទៅផឹកទឹកក្នុងកាពាំងវាចាំដើមឈើដែលមានមនុស្សវាជ្រកហើយវាចាំផ្ទះវាទៅទៅវាទៅស៊ីស៊ីទៅដល់មកវាផឹកវាទៅផឹកទៅដល់មកវាសម្រាប់វាទៅសម្រាប់ទៅហើយដល់ទីផុតទៅវាធ្វើដំណើរមកកាន់ផ្ទះដោយខ្លួនឯងហើយចូលក្រដល់ខ្លួនឯងនេះគួរនឹងចាំដបងដៃទៅទីទៅទីដូចគ្នា ចិត្តយើងដូចតកូចំណាប្រងដៃតទីសទីហ៎ចាប់ជាប់ទេដង្ហើមចេញចូលនេះប៉ុន្តែដែលយើងឧស្សាហ៍ព្យាយាមនឹកក្នុងអរិយាបថនេះយូរយូរចិត្តនេះក៏វាដឹងវាចំចាំហើយវាគេហៅថាវាធ្លាប់វាធ្លាប់វាអញ្ចឹងបានថាទម្លាប់នេះវាសំខាន់ណាស់ នឹងនិយាយពីការកតណាចិត្តទៅវិញមកទម្លាប់ខឹងចម្រើននៃការខឹងរឹតតែខឹងថែមទៅទៀតមកទម្លាប់នៃការស្រឡាញ់រឹតតែស្រឡាញ់ស្រឡាញ់ក្រៃលែងស្រឡាញ់ទៅទៀតនោះគេចម្រើននេះទេមកយើងទម្លាប់និកធរជាឧស្សាហ៍ជាយន្តធរមកទម្លាប់ខ្ជិលយកខ្ជិលថែមខ្ជិលទៅទៀត បើមិនជឿសាមើលមិនសាអីធ្លាប់ដឹងតែឧទាហរណ៍ថាម៉ោង7បាញ់គុំព្រះទៀងគាត់ចិត្តនឹងដល់ម៉ោង7នឹងខឹងលោកលោកចិត្តគិតថាអីតែម៉ងខ្នងតិចចាំម៉ោង8វាចិត្តត្រៀមចាំម៉ោង8ម៉ោង8ស្វែងគុំព្រះស្អែកឡើងម៉ោង8មិនអីចាំម៉ោង9សម្រាប់បន្តិច ម៉ោង9ស្វែងគង់ព្រះដល់ក្រោយទៀតម៉ោង9ម៉ៃមិនទៅដេកយ៉ាប់ចាំព្រឹកព្រឹកខំអង្គុយតែឡើងហ่าម៉ៃចោលមកពេលចាំតែយឺយឺ